ស្ដឹងស្រីអើយនាងស្រីយ៉ាស្រីអើយនាងស្រីស្ដឹងស្រីអើយនាងស្រីនាងបាននេះសពតថ្មីមានឡាចរមជើងមានឡាយរមជើងបងមើលពីចងាយស្មានទេកុំពនះមើលយ៉ាបងមើលពីចងាយស្មានទេកុំពនះមើលមានឡាចនេះអរមជើងបបោមាត់កំហំបាក់បបោមាត់កំហំបាក់ អើយអើយអោណាសណោះភ្នំក្ដងយ៉ាស្រណោះអើយអើយអោណាសណោះអាភ្នំក្ដងមានផ្សែងភ្លើងហុយផងក្បែរក្រុងមរីរំបែរក្រុងមរីរំបើសិនគូព្រេងអីណាប្រោះបងក៏នៅចាំយ៉ាបើសិនគូព្រេងអីណាប្រោះបងក៏នៅចាំ ក៏មកមិនតើមានដោះក៏នុងចង់បានតែប្តីចង់បានតែប្តីលលកសោស្លាប់អោណាគុណចាប់សោក៏ទុយដាក់លលកសោស្លាប់អោណាគុណចាប់សោក៏ទុយ មិនត្រូវបងកើតឆ្នាំជូតអីយ៉ាមីនាងកើតឆ្នាំឆ្លូវបងកើតឆ្នាំជូតអីយ៉ាមីនាងកើតឆ្នាំឆ្លូវគេឆ្នាំមាសមិនត្រូវមេអោមិន